ហើយបើយើង ជាសហព័ន្ធយើងធ្វើនៅខាងក្រៅហើយយុវជនយើងនៅក្រមអត់ដឹងអីបន្តបានទេយើងធ្វើមិនបានទេតើតអ្នកយុវជនបងប្អូនប្រជាពលរដ្ឋខ្មែរក្រមយើង7 8លានអ្នកហ្នឹងតវ៉ាតស៊ូបានយើងមានមាន មានធនាការមានសមត្ថភាពអាចឈានដល់ណែឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមស៊ីស៊ីទីវីក្នុងពេលនេះ ជាទីគោរពរាប់អានទៅតាមដែលខ្ញុំកណាបានពិនិត្យខ្លះខ្លះតែមិនទាន់បានស្រាវជ្រាវបានជ្រៅទេការដែលគេហៅថា UN HR នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សក្នុងពិភពលោកហ្នឹងជារឿងមួយដ៏ធំធេងណាស់ដែលអ្នកប្រាជ្ញផ្នែកខាងផ្លូវច្បាប់ មកពីគ្រប់ផ្នែកនិងគ្រប់តំបន់ជុំវិញពិភពលោកហ្នឹងគេស្រាវជ្រាវដើម្បីបង្កើតបានជាជាច្បាប់មួយប្រកាសជាផ្លូវការនៅថ្ងៃទី10ខែធ្នូ ឆ្នាំ1948ការដែលគេធ្វើឡើងហ្នឹងវត្ថុអំណងធំជាងគេគឺចង់ឲ្យឃើញថាមនុស្សនៅក្នុងโลกហ្នឹងកើតមកដូចជាអ្នកខ្លះទៅវាមាន សិទ្ធិសេរីភាព មានលុយកាក់ច្រើនមានអំណាចរួចអ្នកខ្លះទៅគ្នាក្រីក្រ ណែក្របសតអត់មានលុយកាក់ទេទៅជាទេសកលអាមាញ់ដូចលោកព្រះអង្គទាធានអាមាញ់មានសង្ឃតិកាអាមាញ់ចឹងចំណន់ពុទ្ធអង្គក៏បំបត្តិទេសកលដែរអុយជាពិសេសទៅទៀតនោះក្នុងអ្នកដែលទុនខ្សោយហ្នឹងត្រូវគេធ្វើបាបធៀបសង្កត់អចាប់មកយកមកធ្វើទោសតន្តកម្មផ្សេងផ្សេងដោយការធ្វើទុកបុកម្នេញវេយដំផ្សេងផ្សេងអានេះជាជាអំពើមួយដែលយងក្នុងធ្វើបាបមនុស្សជាតិ ដូចគ្នាណាហើយដល់អញ្ចឹងទៅបានគេចេញអាច្បាប់ហ្នឹងដើម្បីការពារហ្នឹងហើយតែច្បាប់ហ្នឹងចេញជាធរមានមកប្រកាសជាសកលបន្តមកប្រទេសនានាដែលជាសមាជិកនៃអង្គការសហប្រជាជាតិហ្នឹងក៏មានការណែចូលរួមមានការចូលរួមគ្រប់គ្រងនៅនៅសិទ្ធសិទ្ធហ្នឹងសិទ្ធប្រកាសជាសកលហ្នឹងដើម្បីយកទៅអនុវត្តក្នុងប្រទេសរៀងខ្លួនខ្លួនដល់ឥឡូវហ្នឹងយើងមើលមាន193ប្រទេសនៅជុំវិញពិភពលោកហ្នឹង អឺសិតតែប្រទេសទាំងឡាយហ្នឹងសិតតែមានមានការទទួលស្គាល់នៅ ច្បាប់សិទ្ធិដែលជាសិទ្ធិមនុស្សអន្តរជាតិហ្នឹងព្រោះយើង សង្កេតមើលឃើញថាទោះបីជាយ៉ាងណាក៏ដោយប្រទេសគ្រប់ប្រទេសទាំង193ហ្នឹងមានការអឺគ្រប់គ្រងទៅច្បាប់ហ្នឹងក៏ដោយប៉ុន្តែនៅប្រទេសខ្លះក៏នៅតែមាន ការគៀបសង្កត់រដ្ឋបတ်ធ្វើបាបប្រជាពលរដ្ឋ ដែលអានឹងភាសាអង់គ្លេសគេហៅថា dictatorship ហ្នឹងយើងប្រើអំណាចផ្ដាច់ការដោយមិនស្ដាប់ច្បាប់អន្តរជាតិហ្នឹងមួយទៅរួចមិនគោរពនៅអ្វីដែលជាសិទ្ធិរបស់មនុស្សហ្នឹងមួយទៅអានឹងជារឿងមួយដែលធ្វើឲ្យមនុស្សក្នុងពិភពលោកហ្នឹងគេចេះតែក្តៅក្រហាយតោះអញ្ចឹងទៅប្រទេសដែលប្រើអំណាចផ្ដាច់ការហ្នឹងមានការច្រើនតែភូតភួរកុហកឧទាហរណ៍ថា មិនចង់លើកចំឧទាហរណ៍យើងនិយាយថាខ្មែរក្រមយើងចោះខ្មែរក្រមហ្នឹងដូចជារដ្ឋាភិបាលវៀតណាមហ្នឹងគេធ្លាប់តែទទួលស្គាល់នៅសិទ្ធិមនុស្សអន្តរជាតិហ្នឹងផងសិទ្ធិដែលជារបស់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើមហ្នឹងផង ហើយគេទទួលស្គាល់ហ្នឹងគេទទួលស្គាល់តែម៉ត់ទេប៉ុន្តែគេមិនអនុវត្ត អាហ្នឹងជារឿងមួយដែលយើងគួរតែយកមកពិចារណាវិជ្ជាហើយចង់ឲ្យយុវជនខ្មែរក្រមយើងគ្រប់រូបឲ្យយល់ថាអ្វីទៅជាសិទ្ធិសេរីភាពរបស់ខ្មែរក្រមពីព្រោះវាតាំងគេពីប្រកាសឆ្នាំ1948មករហូតដល់ឥឡូវហ្នឹងវា74ឆ្នាំហើយវាគួរឲ្យណែមនុស្សប្រទេសជុំជុំដែលជាសមាជិកហ្នឹងគោរពប៉ុន្តែអាការដែលទទួលហ្នឹងហើយមិនយកអនុវត្តហ្នឹងប៉ុន្តែទៅឲ្យទៅកុហកគេ ហួយទទួលហ្នឹងដោយមិនមាន ថាចង់ទទួលទេបើតាមមើលគាត់តែចង់បានគេឈ្មោះហើយជាពិសេសទៅទៀតចង់បានតែការដែលធ្វើចំនួនជួញប្រែជាមួយបរទេសដែលមហាប្រទេសដែលគេមានផ្នែកខាងសេដ្ឋកិច្ចជឿនលឿនហ្នឹងចង់ទៅជួញចំនួនជាមួយគេហ្នឹងឲ្យគេយកពន្ធថោកឬក៏គេអត់យកពន្ធដោយសារប្រទេសយើងជាប្រទេសដែលកំពុងកសាងក្រីក្រត្រូវការ រីចម្រើនឲ្យបានជឿនលឿនតនគេត្រូវការកសាងបានល្អមិនដូចគេកាត់បន្ថយផ្នែកខាងពន្ធអាពន្ធដាផ្សេងផ្សេងដែលយកវត្ថុយកអរញផលិតផលពីប្រទេសយើងចេញទៅប្រទេសទៀតហ្នឹងគេកាត់បន្ថយពន្ធដាហ្នឹងដើម្បីឲ្យវាធូរស្រាលក្នុងសេដ្ឋកិច្ចរបស់ប្រទេសជាតិហូចដល់ចង់បានអាហ្នឹងហើយដល់ពេលយកមកអនុវត្តសិទ្ធិរបស់មនុស្សហ្នឹងมันអនុវត្តតែអញ្ចឹងទៅវាត្រូវតន្តកម្មប្រទេសដែលមហាអំណាចនេះគេមើលឃើញអូ ប្រទេសលោកនេះมันគោរពសិទ្ធិរបស់មនុស្សទេខ្ញុំត្រូវនិយាយរឿងហ្នឹងម្ល៉េះត្រូវដាក់ទណ្ឌកម្មខ្លះទៅឧទាហរណ៍យើងមើលទៅដូចកូរ៉េខាងជើងឬក៏រុស្ស៊ីជាដើមយើងសពថ្ងៃដល់មើលឲ្យចំថាប្រទេសរុស្ស៊ីទៅជាមហាអំណាចមួយនៅខាងស្ត្រាវុធមហាអំណាចទី2ក្នុងពិភពលោកហ្នឹងគាត់ចង់ប្រើលទ្ធិផ្ដាច់ការប្រទេសគេឯករាជ្យសោះហ្នឹងហើយតវៃយកប្រទេសគេឈ្លានពានប្រទេសគេលើកតបតវៃហ្នឹង ហើយសួរថាគាត់តវាយហ្នឹងគាត់ចង់ឈ្នះអាហ្នឹងតែចិត្តរបស់គាត់មួយបើតាមមើលប្រជាពលរដ្ឋគាត់បែបមិនពេញចិត្តឲ្យគាត់ទៅធ្វើអញ្ចឹងហើយប៉ិនគាត់ប្រើអំណាចផ្ដាច់ការអាហ្នឹងហើយអត់ថាផ្ដាច់ការហើយដល់ដល់ដល់មលោកបំពេញអញ្ចឹងទៅពួកប្រទេសដែលគេមានសិទ្ធិសេរីភាពហ្នឹងគេសួរថាជាប្រទេសយូក្រែនហ្នឹងគេមានខុសតអីជាមួយរុស្ស៊ីហ្នឹងបានចង់ទៅវាយដណ្ដើមនេះហ្នឹងអាហ្នឹងមកពីលោបអាហ្នឹងហើយបំពេញចង់ថាអញមានអំណាចអញមានអាវុធទៅធ្វើអញ្ចឹងដល់ធ្វើអញ្ចឹងដល់ក៏ លទ្ធផលហុចអុយសូវៀតហ្នឹងក៏វាត្រូវតនកម្មធ្ងន់ធ្ងរដែរដែលគេបិទបាំងផ្នែកខាងសេដ្ឋកិច្ចគេដកហូតអស់តាំងពីក្រុមហ៊ុនផ្សេងផ្សេងតែតាំងពីការទិញប្រេងទិញអូស្មန်អីផ្សេងផ្សេងហ្នឹងគេចេះបន្ថយតបន្ថយទៅដើម្បីកាត់ផ្ដាច់សេដ្ឋកិច្ចឲ្យរុស្ស៊ីឥឡូវហ្នឹងប្រហែលជា សំអាងទៅលើប្រទេសចិនឬក៏ប្រទេសដែលជាអឺដៃគូរបស់ខ្លួនហ្នឹងធ្វើតិចតួចហ្នឹងហើយដល់អញ្ចឹងទៅវាធ្ងន់ធ្ងរដែរសេដ្ឋកិច្ចហ្នឹងយ៉ាងណាវិញប្រទេសដែលដែល គេគោរពសិទ្ធិសេរីភាពហ្នឹងគេចង់ឃើញគេចង់ឃើញប្រទេសនីមួយនីមួយហ្នឹងគោរពសិទ្ធិសេរីភាពរបស់មនុស្សទូទៅចង់ឲ្យមនុស្សហ្នឹងមានសេរីភាពក្នុងការណែបញ្ចេញយោបល់ក្នុងការណែធ្វើការងារណែរស់នៅដោយដោយមានសិទ្ធិសេរីភាពរស់នៅដោយសុខសាន្តរស់នៅដោយមានវិធី ថែរក្សាសុខភាពរបស់ខ្លួនជាដើមហ្នឹងដូច្នេះអារឿងអស់ហ្នឹងហើយដែលដែលអង្គការសហជាតិចង់ឲ្យប្រទេសនីមួយៗហ្នឹងគោរពច្បាប់អស់ហ្នឹង ហើយបើប្រទេសណាមិនគោរពច្បាប់គេគៀបសង្កត់សេដ្ឋកិច្ចជាងដូចជាកូរ៉េខាងជើងអញ្ចឹងគេធ្វើតន្តកម្មផ្សេងផ្សេងមកគាត់មិនស្ដាប់គេអញ្ចឹងវាចិត្តតែបំបត្តិសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្លួនឯងហើយអានឹងបើតាមដែលខ្ញុំកណាយល់ទៅថោប្រពុតក៏ព្រះអង្គសម្ដែងប្រាប់ដែរថាមនុស្សដែលកើតក្នុងប្រទេសដែលដែលជាលទ្ធិផ្ដាច់ការហ្នឹងវាមនុស្សដែលយើងសាងកម្មមកមិនបានល្អអាហ្នឹងវាចូលដល់ យើងខ្មែរក្រមទាំងណែសមាជិកសហព័ន្ធក្តីគណៈកម្មការនយោបាយសហព័ន្ធស្ដីដែលមកពីកម្ពុជាក្រមនេះយើងសិតតែកើតក្នុងប្រទេសដែលដែលគេបំបត្តិសិទ្ធយើងអត់មានសិទ្ធសេរីភាព ជាពិសេសយើងរស់នៅក្នុងក្រមអាណានិគមគេតែម្ដងប៉ុន្តែយើង បានសាងបនសាងអំពើល្អខ្លះ បានយើងរត់ចេញផុតពីពីប្រទេសដែលគៀបសង្កត់មកមួយដល់ពេលយើងរត់ចេញផុតមកហើយយើងដែលមាន គេហៅថាស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋយើងនឹកឃើញដល់បងប្អូននៅភូមិស្រុកយើងមិនចង់ឲ្យគាត់ធ្លាក់ទៅក្នុងភាពដែលគេបំបិតសិទ្ធិសេរីភាពអាណានិគមរបស់ស្ថិតនៅក្រមអាណានិគមរបស់គេយើងចង់យកអ្វីដើម្បីបង្ហាញចែកជូនរំលែកចែកជូនទៅដល់បងប្អូនជាយុវជន និងប្រជាពលរដ្ឋខ្មែរក្រមទូទៅឲ្យបានដឹងឮឲ្យចេះដើម្បីធ្វើយ៉ាងម៉េចឲ្យអ្នកទាំងនោះ សិក្សារៀនសូត្រហើយចេះដឹងដើម្បីតវ៉ាឲ្យមានសិទ្ធិសេរីភាពរបស់ខ្លួនឡើងវិញណាបានបានបានសេចក្តីថាអ្នកដែលមកដល់បរទេសជាគណៈកម្មការសហព័ន្ធគណៈកម្មការប្រតិបត្តិក្តីនៃគ្រប់ជុំជ្រោយទាំងអស់ដែលធ្វើការដឹកនាំខ្មែរក្រមហ្នឹងចង់ឲ្យខ្មែរក្រមមានការចេះដឹងតវ៉ាដើម្បីបានអ្វីដែលជាសិទ្ធិសេរីភាពរបស់ខ្លួនហើយជាពិសេសគឺគឺជាជាឲ្យឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងបានទទួលស្គាល់ថាជាជនជាតិដើម ហើយខ្ញុំគ្រាន់តែមានទស្សនៈថាការដែលសហព័ន្ធធ្វើកិច្ចការផ្សេងផ្សេងគ្រប់បែបយ៉ាងទាំងអស់ដើម្បីជួយដល់នឹងជារឿងមួយល្អហើយប៉ុន្តែសំខាន់បំផុតនឹងយើងត្រូវតែត្រូវតែធ្វើយ៉ាងម៉េចត្រូវតែផ្សព្វផ្សាយនៅចំណេះដឹងវិជ្ជាអ្វីមួយដែលជាការណែនាំរបស់អង្គការសហប្រជាជាតិជាពិសេសសិទ្ធិសិទ្ធិជនជាតិដើមហ្នឹងហៅថា UN Drip ហៅកាត់ហ្នឹងឬក៏សិទ្ធិ មនុស្សក្នុងពិភពលោកសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សហ្នឹងក៏ក៏ជារឿងមួយដែលយើងត្រូវតែចែកចម្លែកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរក្រមយើងដឹងហើយបើយើងជាសហព័ន្ធយើងធ្វើនៅខាងក្រៅហើយយុវជនយើងនៅក្រមអត់ដឹងអីបន្តវ៉ាទេយើងធ្វើមិនបានទេតើតអ្នកយុវជនបងប្អូនប្រជាពលរដ្ឋខ្មែរក្រមយើង7 8លានអ្នកហ្នឹងតវ៉ាតស៊ូបានយើងមានមានមានធនធានការមានសមត្ថភាពអាចឈានដល់ណែ ជាឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមហើយដំណាក់កាលចុងក្រោយយើងនឹងបានទៅជាហៅថា set determination ហ្នឹងគឺថាស្វ័យសម្រេចជាម្ចាស់របស់ខ្លួនហ្នឹងអាហ្នឹងយើងអាចសម្រេចជាស្ថាពរតើតែសហព័ន្ធហ្នឹងចែកចម្លែកឲ្យឲ្យណែយុវជនយើងបានចេះដឹងដើម្បីយុវជនហ្នឹងចេះដឹងបានច្រើនឥឡូវហ្នឹងចេះបានបាន50នាក់100នាក់នៅតិចក៏ទៅដល់ទៅអនាគត 4 10ឆ្នាំទៅមុខទៀតចេះបានដល់រាប់សែនរាប់លាននាក់អាហ្នឹងកម្លាំងនេះសំខាន់ណាស់ឥឡូវយើងមើលឃើញខ្ញុំកណាមើលឃើញសកម្មភាពដែលដែលក្នុងឆ្នាំនេះដែលជាទិវារំលឹកខួបណែយើងធ្លាប់តែហៅថាទិវារំលឹកខួបបាត់បង់ទឹកដីពី4 5ឆ្នាំមុនក្រោយមកយើងថាទិវារំលឹកខួបបាត់បង់សិទ្ធិសេរីភាពយើងកែដល់ឆ្នាំនេះយើងកែថាទិវារំលឹកខួបនៃការស្ថិតនៅក្រោមអាណានិគមរបស់ វៀតណាមអាណានិគមយួនគេនេះអាការដែលយើងសិក្សាកែប្រែដើម្បីឲ្យយុវជនយើងដឹងថាយើងបាត់បង់អ្វីយើងចង់បានអ្វីហើយដល់ដល់យុវជនយើងដឹងច្បាស់ចឹងទៅមានការតវ៉ាឥឡូវហ្នឹងឃើញឃើញចលនាយុវជនខ្មែរក្រមតវ៉ាឡើងបានច្រើនគួរសមទោះបីកម្មាភិបាលនៃអញ្ញាធัวកុម្មុយនីសវៀតណាមទៅធ្វើទុកបុកម្នេញគៀបសង្កត់មិនអោយធ្វើនេះធ្វើនោះហ្នឹងក៏នៅតែយុវជនយើងនៅហ៊ាន និងក្លាហានតវ៉ាគ្រប់បែបយ៉ាងអានេះជា ស្នាដៃមួយដែលយុវជនយើងបានសាងសន្សំមកដើម្បីទាមទារអ្វីដែលជាជាសិទ្ធិសេរីភាពរបស់ខ្មែរប្រជាពលរដ្ឋខ្មែរក្រមខ្ញុំគណ